បីឡើងបោះទៅទៅបាទបាទស្គាល់ដូច29ទេគេវាចាប់នេះណាបាទខ្ញុំឡើងឡើងពីមួយវិសាវិសាខ្ញុំពុកគុំសាក់ឲ្យកូននៅសវិតខ្ញុំនៅតែឆែកធ្វើនៅណាវិញខ្ញុំមិនចង់ទាញដាក់ចូលឲ្យវិសាផ្សេងទេ Thank you. ¡Gracias! 한방멍